នាយឥដាមស្នៃហ៊ុនម៉ាណែតផ្ដល់អនុសាសន៍5ចំណុចសម្រាប់សម្ពយុទ្ធនាមាសកម្ពុជាចិនឆ្នាំ2023សាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ នាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានផ្ដល់អនុសាសន៍5ចំណុចសម្រាប់សមយុទ្ធនាមាសឆ្នាំ2023ការផ្ដល់អនុសាសន៍នេះបានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនាធិបាញ់អបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិមកចូលរួមជាអធិបតីរួមគ្នាជាមួយឧត្តមសេនីយ៍តូឈិនមឿនធឿននាយរងសេនាធិ ការកងទ័ពជើងគោកនៃតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជាចិននាមាសឆ្នាំ2023ដែលកំពុងដំណើរការប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយស្ថិតក្នុងភូមិសាស្ត្រខុំពីមស្រុកសាមគ្គី មានជ័យខេត្តកំពង់ឆ្នាំងនៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតបានផ្ដល់មតិយោបល់សម្រាប់សមយុទ្ធនាមាសឆ្នាំ2023 2023ដោយខាងក្រោមមួយត្រូវយកចិត្តទុកដាក់ចែករំលែកនិងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បី អនុវត្តគ្រប់វិញ្ញាសានៃលំហាត់យុទ្ធពិធីប្រណិបត្តិការឲ្យបានជោគជ័យស្របតាមប្រធានបទនិងខ្លឹមសារនៃសមយុទ្ធពីរត្រូវពង្រឹងស្មារតីជាក្រុមដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុត សម្រាប់ជោគជ័យរបស់អង្គភាពនិងជោគជ័យរាល់បេសកកម្មនីមួយៗប៉ុន្តែស្មារតីជាក្រុមកើតឡើងដោយសារគុណតម្លៃនិងប្រព ពលរបស់កងទ័ពដែលរួមមានជាអាតភាពស្មោះត្រង់ភាពក្លាហានវិន័យការគោរពគ្នាសិលធម៌ភាពបត់បែននិងការអត់ធ្មត់បីត្រូវលើកកម្ពស់ស្មារតីមិត្តភាពសាមគ្គីភាពតាមរយៈការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមកនិងការលេងកីឡាជាមួយគ្នាដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងយោធិនជាលក្ខណៈបុគ្គលដែលអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ 4ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់នៅ វិធានការណែនាំផ្សេងៗរបស់គណៈកម្មការដឹកនាំសមយុទ្ធសម្ដៅធានាបាននៅសុខសុវត្ថិភាពខ្ពស់ទាំងមនុស្សនិងសម្ភារៈបំពាក់5សូមរំលឹកផងដែរដល់គណៈកម្មការព្រមទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការប្រុងប្រយ័ត្ននិងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់និង ការភ័យខ្លាចដែលបណ្ដាលមក ពីអនុវត្តសមយុទ្ធនេះសមយុទ្ធនាមាសកម្ពុជាចិន លើកទី5នេះធ្វើឡើងពីថ្ងៃទី23ខែមីនា ដល់ថ្ងៃទី8ខែមេសា ឆ្នាំ2023ក្រោមប្រធានបទប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំធំ និងការជួយ សង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជាចិនបើតាមឧត្តមសេនីយ៍តូថោងសូលីម៉ូអ្នកនាំពាក្យអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទនៅក្នុង សមយុទ្ធនេះភៀកគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់ចំនួន583នាក់ដោយឡែកកងទ័ពចិន មានចំនួន257នាក់សមយុទ្ធនាមាសរវាងកម្ពុជាចិន គឺបានធ្វើឡើងតាំងពីឆ្នាំ2016រហូតមកដល់ពេលនេះ គឺ បានចំនួន4លើករួចមកហើយគឺនៅក្នុងឆ្នាំ2016 2018 2019និង ឆ្នាំ2020ភៀកគីទាំងពីរបានផ្អាកចំនួន3ដងគឺនៅ នៅឆ្នាំ2017ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននិងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ2021និងឆ្នាំ2022ដោយសារតែប្រទេសទាំងពីរប្រឈមនឹងការឆ្លងរាលដាលជំងឺ COVID-19 RA7 ស្ដែងចេញនៅភាពទាន់សម័យ